អាសម្លាញ់អឺគ្នាមានរឿងមួយចង់សួរឯងតាមត្រង់នេះមានរឿងអីសួរមកគ្នាចង់ដឹងថាឯងនេះខូចខ្លួនតាំងពីពេលណាអូហ៎តាំងថ្នាក់ទី12មកម៉ែថ្នាក់ទី12នេះឯងនេះគ្រាន់មកជាងអញនេះអញខូចខ្លួនតាំងពីថ្នាក់ទី10ណាតែខូចខ្លួនជាមួយម្នាក់គេគឺអឺ ខុសខ្លួនជាមួយហើយហ្នឹងអាប្រកាច់នេះវៃអូស្អីអានេះរឿងយូរហើយយកមកនិយាយទៅអីអាវាឈួតចឹងរឿងយូរហើយហ្នឹងយកមកនិយាយទេអានេះចកាជំនុំផងដូចជំនុំផង